ឥឡូវអ្នកណាយកអារម្មណ៍មួយនេះកុំឲ្យធ្វើការនៅផ្ទះចេញពីកន្លែងកុំព្យូទ័រទឹកបន្ទប់ទឹកចេញពីបន្ទប់ទឹកមកកន្លែងកុំព្យូទ័របើកទូទឹកកករើមើលអីតដែលតដែលនឹងចេញទៅណាអឺតែពេលណាបានអាកូវីដនឹងចប់ទេ បានទៅរករបស់ឆ្កាញ់ឆ្កាញ់នៅទីស៊ីតមីស៊ីតត្រីខបបពីនឹងបាទជីវិតខ្ញុំក៏ដូចជីវិតគេគេក៏ដូចខ្ញុំខ្ញុំក៏ដូចគេ